ជំរាបសួរលោកគ្រូខ្ញុំមកពីក្រុមទី2នឹងធ្វើការបកស្រាយទាក់ទងជាមួយនឹងការធ្វើ marketing របស់ Amazon និង Alibaba អឺមុននឹងធ្វើការបកស្រាយឥឡូវយើងក្លែកមកមើល content របស់ពួកខ្ញុំដែលត្រូវបកស្រាយជាមុនសិនអឺ content របស់ពួកខ្ញុំខ្ញុំបានបែងចែកជា4ធំធំ ទី1យើងនិយាយអំពីនិយមន័យទី2យើងនិយាយអំពី trend ទី3យើងនិយាយអំពីអឺ strategy របស់ពួកគេហើយទី4យើងនិយាយតាក់ទងជាមួយដៃគូប្រកួតចាឥឡូវយើង ចូលមកដល់ចំណុចទី1និយាយតាក់ទងជាមួយនឹងនិយមន័យរបស់ digital marketing គឺជាការប្រើប្រាស់នៅប្រព័ន្ធអ៊ីនធឺណិតឬក៏ប្រើប្រាស់រាល់ឧបករណ៍អេឡិចត្រូនិកនិងប្រព័ន្ធសង្គមផ្សេងផ្សេងដើម្បីធ្វើការផ្សព្វផ្សាយនៅប្រដៅរបស់យើងទៅឲ្យ customer របស់យើងហើយអ្នកជំនាញមួយចំនួនគាត់បានបញ្ជាក់ថាការធ្វើ digital marketing គឺវាមានប្រសិទ្ធ ក្នុងការផ្សព្វផ្សាយនៅផលិតផលរបស់ពួកយើងទៅឲ្យ customer ជាជាងការផ្សព្វផ្សាយផលិតផលរបស់យើងតាមបែប traditional marketing ឥឡូវខ្ញុំចូលមកដល់ចំណុចមួយទៀតដែលយើងនិយាយពីប្រភេទរបស់ digital marketing ហើយក្នុងនោះដែរខ្ញុំបានលើកយកប្រភេទ digital marketing មួយចំនួន ដើម្បីធ្វើការបកស្រាយទីមួយគឺ social media marketing គឺយើងប្រើនៅរូបព័ន្ធអឺ social ដើម្បីធ្វើការផ្សព្វផ្សាយនៅផលិតផលរបស់ពួកយើងទៅឲ្យ customer យើងដូចជាអឺ Facebook ឬក៏យើងប្រើប្រាស់ website ខ្លួនយើងផ្ទាល់ក្នុងការផ្សព្វផ្សាយក៏បាន ហើយចំណុចមួយទៀតគឺតកតងជាមួយនឹង content marketing ដែលយើងរបៀបថាយើងប្រាប់រាល់ព័ត៌មានដែល detail តកតងជាមួយនឹង custom តកតងជាមួយនឹង product របស់យើងទៅឲ្យ customer របស់យើងហើយចំណុចមួយទៀតគឺ email marketing ដែលជា ការផ្សព្វផ្សាយនៅផលិតផលរបស់ពួកយើងតាមរយៈការផ្ញើនៅ email ទៅដល់អតិថិជនរបស់ពួកយើងហើយចំណុចបន្ទាប់ទៀតគឺ mobile marketing ដែលយើង focus ទៅលើការផ្ញើសារចូលទៅក្នុងទូរស័ព្ទឬក៏ tablet របស់ customer របស់ពួកយើងផ្ទាល់ ហើយចំណុចមួយទៀតគឺ marketing analyze គឺជាវិធីសាស្ត្រក្នុងការគ្រប់គ្រងនិងធ្វើការវិភាគទៅលើ performance របស់ customer របស់ពួកយើងថានៅពេលដែលយើងផុសនៅផលិតផលអីមួយតើអតិថិជនរបស់ពួកយើងនឹងចូលទៅមើលនៅផលិតផល របស់ពួកយើងប្រមាណដងអញ្ចឹងយើងអាចទាញទិន្នន័យទាំងអស់ហ្នឹងយកមកពិភាក្សាបានហើយចំណុចមួយទៀត pay per click ដែលនិយាយតាក់ទងជាមួយនឹងការផ្សព្វផ្សាយតាមរយៈការចុចមើលវីដេអូផ្សេងផ្សេងដែលយើងឃើញទៅតាមដែលយើងឃើញទៅតាមអឺ ដូចជា YouTube នៅពេលដែលយើងចូលមើលវាមានកន្លែងខ្លះយើងត្រូវចូលមើលការផ្សព្វផ្សាយរបស់គេមុនសិនមុននឹងធ្វើការចូលមើលវីដេអូហើយចំណុចចុងក្រោយគឺ search engine optimization ហ្នឹងគឺជាដំណើរការនៃការ improve នៅ quantity ហើយ quality របស់ website របស់យើងដើម្បីធ្វើការផ្សព្វផ្សាយ ព័ត៌មានតតងមួយបណ្ដៅរបស់យើងឲ្យកាន់តែបានក្បោះក្បាយស៊ីជម្រៅទៅដល់អតិថិជនរបស់ពួកយើងអញ្ចឹងខ្ញុំសូមបញ្ចប់ចំណុច definition តាមតែប៉ុណ្ណឹងហើយចំណុចបន្ទាប់ទៀតខ្ញុំនឹងឲ្យមិត្តរួមក្រុមរបស់ខ្ញុំធ្វើការបកស្រាយបន្ទាប់អឺជំរាបសួរលោកគ្រូចំណុចរបស់ខ្ញុំគឺចំណុចទី2 និយាយអំពី train ទី1 2.1ហ្នឹងនិយាយអំពី found found របស់ក្រុមហ៊ុន Amazon ហើយនឹង Alibaba សម្រាប់ក្រុមហ៊ុន Amazon គឺរកឃើញដោយលោក Jeff Bezos នៅនៅក្នុងអឺ Bellevue Washington នៅក្នុងសហរដ្ឋអាមេរិកដែលរកឃើញនៅថ្ងៃទី5 ខែកក្កដាឆ្នាំ1994ហើយក្រុមហ៊ុននឹងបានចាប់ផ្ដើមជាផ្សារលក់សភៅតាមអ៊ីនធឺណិតប៉ុន្តែក្រោយមកក៏បានពង្រីកទីផ្សាររបស់ខ្លួនដោយលក់ជាគ្រឿងអេឡិចត្រូនិក software video game សម្លៀកបំពាក់អាហារគ្រឿងក្មេងលេងនិងគ្រឿងអលង្ការជាដើមសម្រាប់ក្រុមហ៊ុន Alibaba គឺរកឃើញដោយលោក Jack Ma ហើយនិង team work របស់គាត់ចំនួន17នាក់ទៀតនៅក្នុងទីក្រុងហុងជូវឆៃណានៅ ប្រទេសចិននៅថ្ងៃទី4ខែមេសាឆ្នាំ1999ហើយក្រុមហ៊ុននឹងបានផ្ដល់ជាទីផ្សារលក់ផលិតផលអេឡិចត្រូនិកសម្រាប់អ្នកលក់បោះដុំចំណុចបន្ទាប់ទៀតអឺ2.2គឺខ្ញុំនិយាយពី business model អឺសម្រាប់ business model របស់ Amazon គឺ Amazon លក់ផលិតផលដោយផ្ទាល់ទៅកាន់អតិថិជនរបស់ពួកគេ ហើយ Amazon ផ្ដល់ជូននៅ Amazon Marketplace អឺវាផ្ដល់ជាសេវាកម្ម Amazon Prime ទៅទៅកាន់អតិថិជនរបស់ពួកគេហើយ Amazon Prime ហ្នឹងគឺជា paid subscription program របស់ក្រុមហ៊ុន Amazon ដែលផ្ដល់ទៅឲ្យអឺអតិថិជននៅសេវាកម្មបន្ថែមសម្រាប់ក្រុមហ៊ុន Alibaba អឺ Alibaba មានសេវាកម្មផ្សេងផ្សេងជាច្រើនទៀតអឺ ហើយវាបានបង្កើតជាសេវាកម្មមួយគឺជាសេវាកម្មផ្ទេរប្រាក់តាមអ៊ីនធឺណិតដែលមានឈ្មោះថា Alipay ហើយ Alibaba ផ្ដល់ provide នៅអឺ Alibaba គឺ provide B2B សម្រាប់ Taobao វិញគឺផ្ដល់ Taobao ក៏ជាក្រុមហ៊ុនមួយរបស់ Alibaba ដែរហើយចំពោះ Taobao គឺផ្ដល់នូវសេវាកម្ម B2C និង C2C អឺហើយ Alibaba ក៏មាន rating system ដែលជួយឲ្យអ្នកទិញជ្រើសរើសអ្នកលក់ណា ដែលគេចង់ទិញហើយអ្នកទិញហ្នឹងក៏អាចចរចានឹងអឺចរចាតម្លៃផ្សេងផ្សេងជាមួយនឹងអ្នកលក់នឹងបានដែរអឺចំណុចរបស់ខ្ញុំ គឺចប់ត្រឹមហ្នឹងសូមឲ្យមិត្តភក្តិខ្ញុំបន្តអឺនៅចំណុចមួយ ជំរាបសួរលោកគ្រូខ្ញុំឈ្មោះប៊ុនគីមកេតណៃឥឡូវខ្ញុំបន្តចំណុចពីមិត្តភ័ក្ដិរបស់ខ្ញុំឥឡូវយើងចូលមកមើលចំណុចទី3 Strategy of Digital Marketing តំបងខ្ញុំ compare ពី Amazon និង Alibaba ថាតើគេ run business របស់គេហ្នឹងដោយយ៉ាងម៉េចជាការពិតទៅ Amazon និង Alibaba ហ្នឹងគឺគេ run business ទៅលើប្រព័ន្ធអ៊ីនធឺណិតដូចគ្នាដោយគេប្រើប្រាស់នៅ website ឬមួយក៏គេប្រើប្រាស់នៅ app របស់គេហើយចំណុចដែលខុសគ្នាវិញ Amazon គេប្រើ business model B2C business to customer ដែលគេ serve product របស់គេហ្នឹង direct ទៅ customer គេតែម្ដងហើយគេមាន warehouse សម្រាប់ផ្ទុកនៅ product ដែលគេមានលក់ទៅលើ website របស់គេហ្នឹងហើយចំពោះ Alibaba វិញគេមាន business model B2B business to business ដែលគេមានលក្ខណៈដូចជាអឺឈ្មោះកដាអញ្ចឹងគេអត់មានធ្វើការលក់ director customer ហ្មងទេគេក៏មាន warehouse ដោយ Amazon ដែរប៉ុន្តែគេអនុញ្ញាតឲ្យ customer នឹងធ្វើការតំណតំណងផ្ទាល់ជាមួយនឹង company ដើមរបស់គេហ្មងហើយ customer ក៏អាច ទិញជាលក្ខណៈរាយឬមួយក៏ទិញនៅតំណែងបោះដុំនៅ ក្នុងតម្លៃហោសាពីអឺពីក្រុមហ៊ុនរបស់គេផ្ទាល់តែម្ដងដែរឥឡូវយើងមកមើល advantage និង disadvantage នៅក្នុងការប្រើប្រាស់នៅ website ទាំងពីរនៅលើមិញហ្នឹង advantage របស់អឺការប្រើប្រាស់នៅ website នៅលើហ្នឹង គឺមានតំណែងរាប់ពាន់រាប់ម៉ឺនមុខដែលអាចនិយាយថាអីក៏មានលក់ដែរនៅក្នុងហ្នឹងអញ្ចឹងវាមានភាពងាយស្រួលដល់យើងដែលជាអ្នកទិញហ្នឹងទិញបាននៅ product ដែលយើងចង់បានហើយវាក៏មានភាពងាយស្រួលនៅក្នុងការដែលយើងចង់បាននៅ information របស់ product នឹងដែរអឺឧទាហរណ៍ថាបើសិនជាយើងចង់ទិញកង់អញ្ចឹងយើងមិនចាំទៅដើរឆែនៅកន្លែង លក់មួយកន្លែងមួយកន្លែងឯងយើងគ្រាន់តែចូលទៅក្នុង website ហ្នឹងទៅយើង research ដាក់ថាកង់ចឹងទៅនឹងមានជាកង់ច្រើនក្រុមហ៊ុនសម្រាប់ឲ្យយើងនឹងជ្រើហើយយើងគ្រាន់តែ request quote ទៅគេទៅយើងនឹងបាន information ជាក់លាក់មួយសម្រាប់ឲ្យយើងនឹងជ្រើហើហើយនៅពេលដែលមានក្រុមហ៊ុនច្រើនចឹងយើងមានភាពងាយស្រួល នៅក្នុងការ compare ថាតើ mode ម៉េចក្រុមហ៊ុននឹងមកពីប្រទេសណាហើយនឹងតម្លៃយ៉ាងម៉េចដែលយើងអាចទទួលយកបានហើយនៅពេលដែលយើងចើបានផលិតផលដែលយើងចង់បាននឹងហើយយើងក៏មានភាពងាយស្រួលនៅក្នុងការដែលគេ delivery មកដែរយើងគ្រាន់តែ pay money តាម bank ទៅគេនឹង delivery ឲ្យយើងមកតែម្ដងយើងមិនចាំចំណាយពេលទៅទិញផ្ទាល់ហើយពិបាកដឹងជូនទេហើយនិយាយពី price ដែលគេលក់នៅក្នុងវត្តសាយនឹងវិញគឺជាតម្លៃមួយដែលលក់តម្លៃទូទៅមិនចេះតាតម្លៃឡើងថ្លៃតាមមាត់អ្នកលក់ដូចនៅតាមទីផ្សារធម្មតាអញ្ចឹងយើងអ្នកទិញនឹងយើងមានអារម្មណ៍ថា មានភាពងាយស្រួលយើងមិនចាំតថ្លៃឬមួយក៏ឆេតម្លៃនៅតាមទីផ្សារអីទេហើយបើសម្រាប់នៅក្នុង Alibaba វិញយើងអាចទិញទាំងតម្លៃ wholesale ទៀតដែលមានភាពងាយស្រួលសម្រាប់យើងដែលយើងចង់យកមកលក់បន្តហើយអឺសម្រាប់អ្នកដែលចង់បើកអាជីវកម្មថ្មី ទៅលក់នៅក្នុង website ហ្នឹងក៏មានភាពងាយស្រួលដែរដោយសារតែយើងនឹងមិនចាំ create នៅ software បង្កើតនៅ app ឬមួយក៏ website ដោយខ្លួនឯងឯងយើងគ្រាន់តែចូលទៅក្នុងអឺចូលជាការលក់ជាមួយនឹង website ទាំងពីរលើហ្នឹងទៅ គឺគេមានរៀបឲ្យយើងស្រាប់ហ្មងមានទាំង delivery មានទាំង pay មានទាំង refund ឲ្យយើងស្រាប់ចឹងយើងមានភាពងាយស្រួលនៅពេលដែលយើង run business ថ្មីហើយឥឡូវយើងចូលមកមើល disadvantage នៅក្នុងការប្រើប្រាស់ នៅ website ទាំងពីរលើហ្នឹងមិញហ្នឹងអឺ product ខ្លះនៅពេលដែលយើងមើលនៅក្នុង website យើងឃើញថារូបវាមានភាពស្អាតហើយនិង quality ល្អតែនៅពេលដែលយើង order មកវាអាចនឹង low quality ឬមួយក៏វាអត់សូវស្អាតដូចនៅក្នុងរូបអញ្ចឹងយើងត្រូវប្រយ័ត្ននៅក្នុងការទិញឬមួយក៏យើងអាចទិញជា unit តិចសិនមុននឹងយើងចង់ទិញច្រើនយកមកលក់ ហើយមួយទៀតអឺវាជាធម្មតាទេព្រោះនៅពេលដែលយើងប្រើសេវាកម្មគេយើងចូលទៅលក់នៅក្នុង website គេយើងត្រូវតាមញៀនបង់ជាលុយខ្លះដើម្បីអឺធ្វើចូលជា membership របស់គេហើយមួយទៀតនៅពេលដែលយើងលក់នៅក្នុងនឹងអញ្ចឹងវាមានភាព visual ឲ្យអតិថិជននៅក្នុងការ compare អញ្ចឹងយើងនឹងមាន competitor ច្រើន ឥឡូវចំណុចរបស់ខ្ញុំអស់តែប៉ុណ្្នឹងហើយអឺឲ្យមិត្តភក្តិរបស់ខ្ញុំបន្តទៀតអឺជំរាបសួរលោកគ្រូនេះអឺចំណុចរបស់ខ្ញុំដែលជាចំណុចទី4ដែលគេនិយាយអំពីអឺអឺខ្ញុំផាសុកណាតិចណែនាំឈ្មោះអឺចំណុចរបស់ខ្ញុំគឺនិយាយអំពី how they connect with with intermediary ដំបូងគឺនិយាយតទៅទៅ Amazon អឺសហការីដែលគេប្រើនៅក្នុង Amazon ហ្នឹង Amazon គឺជាក្រុមហ៊ុន របស់សហភាពអឺរ៉ុបមួយ ដែលភាគច្រើនតំណែងអឺដែលទិញហ្នឹង គឺសតាជនជាតិអឺរ៉ុបទិញអឺអឺហើយចំពោះក្រុមហ៊ុនដែរគឺគេ ភាគច្រើនគឺគេយកមកពីកន្លែងផលិតយកទៅឲ្យអតិថិជនតែម្ដងដោយគិតទៅតាមសេវារបស់គេអឺខ្លះក៏ក៏មានខ្លះក៏មានច្រើនខ្លះដែរដែលគេមានជាសហការីរបស់គេដែលមានអ្នកខ្លះគេចង់លក់អនឡាញនៅក្នុង website របស់គេអឺលក់ទៅឲ្យអតិថិជនលក្ខណៈថាយើងជាអ្នកផលិតយករបស់ផលិតយកទៅឲ្យអ្នកលក់បន្តហើយអ្នកលក់បន្តហ្នឹងក៏គេយកអឺ អឺរបស់ដែលគេលក់ហ្នឹងយកទៅឲ្យទៅដល់អ្នកប្រើប្រាស់ហ្មងអាហ្នឹងក៏គេហៅអន្តរកម្មមួយដែរអឺចំពោះ Amazon ហ្នឹងគឺមានក្រុមហ៊ុនធំជាច្រើនមែនតើដែលវាផ្ដល់សេវាកម្មគឺវាច្រើនគឺគេចូលចិត្តសេវាកម្មរបស់អឺ Amazon មែនតើគឺសេវាកម្មល្អតែម្ដងចំពោះទាំងផលិតផលគឺល្អអឺចំណែក Alibaba វិញសហការីរបស់ពួកគេហ្នឹងគឺគឺគេធ្វើជាតំណែងចែកចាយមុនតែម្ដងគឺច្រើនដំណាក់កាលដែរដំបូងដូចមិត្តភ័ក្ដិខ្ញុំមិត្តភ័ក្ដិពីរនាក់ទៀតរៀបរាប់នៅខាងឡើងអញ្ចឹងលក្ខណៈជា B2B សិនបានទៅ B2C អញ្ចឹងហើយ Amazon មានសហការីដែលចាប់លក់អនឡាញនៅក្នុងអាច Alibaba មានសហការីជាច្រើនជាង ច្រើនជាង10000អ្នកទៅទៀតដែលលក់នៅក្នុង website Alibaba ហ្នឹងហើយអ្នកទិញហ្នឹងក៏មានតិចដែរច្រើនជាង100លានអ្នកអឺពួក connect ចំណុចមួយទៀតហ្នឹងគឺនិយាយអំពី how they get the customer ចំពោះអឺ Amazon វិញគឺការទាក់ទាញរបស់ក្រុមហ៊ុន Amazon គឺផលិតផលទាំងអស់របស់ពួកគេ គឺការចេញពីរោងចក្រដើមរបស់ពួកគេហើយដូចគេតែនិយាយមិញតម្លៃគឺដូចទីផ្សារទូទៅអញ្ចឹងប៉ុន្តែទោះតត្រង់គេគិតសេវាទៅតាមកន្លែងធម្មតាក្រុមហ៊ុនអឺដែលលក់របស់អនឡាញអញ្ចឹងគេភាគច្រើនគេគិតសេវាហើយនឹងរបស់ដែលវាតិចឬក៏ច្រើនឬក៏របស់ដែលធ្ងន់អឺចំពោះ Alibaba វិញ ភាគច្រើនគេផ្ដល់ជូននៅអតិថិជននៅតម្លៃទាបបំផុតតើអាចធ្វើទៅបានឬក៏អាចស្មើនឹងទៅនឹងអឺរោងកន្លែងផលិតដើមតែម្ដងដូចជាឧទាហរណ៍ដូចជាគេចង់យករបស់ដុំយកមកលក់បន្តអញ្ចឹងឧទាហរណ៍ខ្មែរយើងដូចមានច្រើនដែរដែលគេយកពីរបស់ចិនយកមកលក់បន្តអញ្ចឹងយកកាន់តែច្រើនរបស់កាន់តែថោកហើយអ្នកលក់បន្តកាន់តែចំណេញ ហើយមួយទៀតការផ្សព្វផ្សាយរបស់គេគឺមានច្រើនមែនទែនច្រើនគ្រប់ទីកន្លែងបើសិនតែគ្រប់ website ទាំងអស់តាមដែលខ្ញុំមើលឃើញជាពិសេសគឺ Facebook តែម្ដងចំណុចខ្ញុំមានតែពីរហ្នឹងទេអរគុណជូនដល់ចំណុចបន្តទៀតដូចជាចំណុចចុងក្រោយអឺជំរាបសួរលោកគ្រូខ្ញុំអ៊ំវិមានហើយអឺ ខ្ញុំគឺជាអ្នកបកស្រាយចំណុចចុងបញ្ចប់នៃការធ្វើបទបង្ហាញរបស់ក្រុមទី2ហើយចំណុចធំចុងបញ្ចប់នេះដែរវាក្តោបនៅចំណុច3តូចតូចរួមជាមួយគ្នាហើយចំណុចទាំងអស់នោះវាមានដូចជាតើអ្វីជាការប្រកួតប្រជែងតាម e-commerce បន្ទាប់មកតើយើងត្រូវធ្វើដូចម្តេចដើម្បីឲ្យការដើម្បីឲ្យការប្រកួតប្រជែងរបស់យើងហ្នឹងគឺឈានមុខគេហើយមានសក្តានុពលចុងបញ្ចប់យើងក៏លេចទៅមើលការប្រកួតប្រជែងរវាង ក្រុមហ៊ុន Amazon ជាមួយ Alibaba ថាតើពីរក្រុមហ៊ុននេះពួកគេធ្វើយ៉ាងម៉េចដើម្បីប្រកួតជាមួយនឹងគូគូប្រជែងផ្សេងៗនៅលើពាណិជ្ជកម្ម e-commerce ហ្នឹងដូច្នេះឥឡូវយើងចូលទៅចំណុចធំដំបូងតើការប្រកួតប្រជែងតាម e-commerce ហ្នឹងវារបៀបម៉េចអញ្ចឹងបើយើងទៅមើលស្ថិតិតាមស្ថិតិគេបានបង្ហាញថា នៅក្នុងទូទាំងសកលលោករបស់យើងហ្នឹងគឺការធ្វើ e-commerce ហ្នឹងគឺមានជាង24លានកន្លែងបានន័យថាទូទាំងពិភពលោកគឺមាន24លាន website ដែលគេធ្វើ e-commerce ហើយការធ្វើ e-commerce ហ្នឹងតាមប្រព័ន្ធអេឡិចត្រូនិកហ្នឹងគឺវាវាធ្វើវាធ្វើឲ្យមានភាពពិបាកសម្រាប់អ្នកអាជីវកម្មអ្នកដែលគាត់ចង់ start up តាម e-commerce ហ្នឹងដោយសារហេតុអីដោយសារអឺមានគេធ្វើច្រើនអញ្ចឹងទៅពួកគាត់ត្រូវគិតថាតើគួរប្រកួតប្រជែងជាមួយនឹង អ្នកដែលគេមានភាពល្បីល្បាញយ៉ាងម៉េចហើយនិងអ្នកផ្សេងផ្សេងទៀតដែលគេតាមតែឈរជើងដូចគ្នាហ្នឹងដូច្នេះហើយវាជាភាពពិបាកមួយសម្រាប់អ្នកដែលគាត់ចង់ start up e-commerce ហ្នឹងតើទោះជាទោះបីជាយ៉ាងណាក៏ដោយមានអតិថិជនភាគច្រើនជាច្រើនមែនតើដោយសារឥឡូវហ្នឹងយើងរស់នៅនៅក្នុងសម័យបច្ចេកវិទ្យាជឿនលឿនទំនើបអញ្ចឹងហើយការដែលមាន website e-commerce ច្រើនហ្នឹងគឺធ្វើឲ្យមនុស្សជាច្រើនគាត់បានបង្ហាញពីតម្រូវការរបស់ពួកគាត់អីចឹងទៅដែលធ្វើឲ្យពាណិជ្ជកម្មអូខេអឺអាជីវកម្ម e-commerce ហ្នឹងវាកាន់តែរីកចម្រើនតទៅមុខទៀតឥឡូវខ្ញុំសូមបង្វែរចំណាប់អារម្មណ៍ទៅលើវិធីសាស្ត្រវិញតើធ្វើដូចម្ដេចដើម្បីឲ្យ e-commerce ហ្នឹងគឺឈានមុខគេចំពោះគោលប្រជែងអញ្ចឹងខ្ញុំមាន ចំណុចមួយចំនួនដើម្បីចែកម្លែកចំណុចទី1ហ្នឹងគឺយើងត្រូវ observe គូប្រកួតប្រជែងរបស់យើងអញ្ចឹងការរៀនសូត្រពីការគូប្រជែងរបស់យើងតាម e-commerce ហ្នឹងវាវាពិតជាមានសារៈសំខាន់ដោយសារវាអាចឲ្យយើងដឹងពីនិន្នាការថ្មីនិងការផ្លាស់ប្ដូរទីផ្សារថ្មីរបស់គូប្រកួតប្រជែងរបស់យើងលើសពីនេះទៅទៀតវាជួយកំណត់នៅគេហៅថាគេហៅថាឧបសគ្គដែលដែលធ្វើឲ្យ គូបច្ចេករបស់យើងគឺមានសក្តានុពលក្នុងទីផ្សារហើយយើងត្រូវមើលទៅលើពួកគេដើម្បីសម្រាប់ចាត់ដល់ការធ្វើទីផ្សាររបស់យើងយើងត្រូវការយុទ្ធសាស្ត្រដែលធានាបានថាយើងកំពុងតាមដានគូប្រកួតប្រជែងយើងជាប្រចាំហើយនឹងយើងធ្វើបច្ចុប្បន្នភាពដើម្បីមើលឃើញថាតើពួកគេនឹងដើរដល់ចំណុចណាហើយហើយវាជាចំណុចដ៏សំខាន់មួយដោយសារអតីតជនគឺគាត់អត់មាន លក្ខណៈថាគាត់ត្រូវស្វះត្រង់ជាមួយនឹងផលិតផលមួយណាឬក៏ e-commerce មួយណាពួកគាត់ដូចជាស្ដែងអញ្ចឹងគឺគាត់មានសិទ្ធិសម្រេចថាតើគាត់គួរតើប្រើសេវាកម្មមួយណាអញ្ចឹងគាត់មានជំរើសច្រើនហើយគាត់ត្រូវការជ្រើសរើសអ្វីដែលល្អបំផុតសម្រាប់ពួកគាត់អញ្ចឹងដូច្នេះហើយការមើលអឺការ observe និងការអង្កេតទៅលើគោលប្រកួតចែងនឹងធ្វើឲ្យយើងដឹងថាយើងកំណត់បានគុណប្រយោជន៍នៃការប្រកួតប្រជែងហើយយើងយើងអាចបញ្ចូលវាទៅទៅក្នុង marketing model របស់យើងបានហើយជាមួយបន្ទាប់ទៀតដែលអឺឲ្យយើងអាចធ្វើឲ្យយើងអាចឈរជើងនាំមុខនៅក្នុងការប្រកួតប្រជែងតាម e-commerce នោះគឺការផ្ដោតលើគុណភាពផលិតផលរបស់យើងអញ្ចឹងយីហៅតាម e-commerce ហ្នឹងគឺវាទទួលបានការចាប់អារម្មណ៍ឬការដែលយើងផ្ដល់ជូននៅផលិតផលថ្មីហើយមានគុណភាពល្អនេះជាមូលហេតុដែលយើងត្រូវតែដែលយើងត្រូវតែ update អ្វីដែលយើងផ្ដល់ជូនទៅអតិថិជន ជាប្រចាំហើយចំណុចបន្ទាប់ទៀតហ្នឹងគឺយើងត្រូវ build engagement បានន័យថាយើងត្រូវភ្ជាប់ទំនាក់ទំនងចំណិតជាមួយនឹងអតិថិជនដោយសារនៅពេលដែលយើងធ្វើពាណិជ្ជកម្មតាម e-commerce យើងអាចជួបពេលខ្លះយើងអាចជួបជាមួយនឹងអតិថិជនផ្ទាល់ហើយយើងធ្វើអ្វីគ្រប់យ៉ាងទៅតាមប្រព័ន្ធអ៊ីនធឺណិតអញ្ចឹងវាមានសារៈសំខាន់ណាស់ក្នុងការបង្កើតទំនាក់ទំនងពិតប្រាកដជាក់លាក់មួយដែលធ្វើឲ្យធ្វើឲ្យអតិថិជនគាត់អាចតាមដាននៅផលិតផលហើយនឹងគាត់អាចចោទជាសំណួរផ្សេងផ្សេងអញ្ចឹងហើយអឺ ក្រុមហ៊ុនទាំងអស់ដែលគាត់មាន e-commerce ហ្នឹងគាត់ត្រូវមានជា social media platform ដើម្បីផ្ដល់ជាមធ្យោបាយមួយក្នុងការធ្វើអន្តរកម្មជាមួយអតិថិជនក្នុងពេលវេលាជាក់ស្ដែងពេលណាអតិថិជនអតិថិជនគាត់ត្រូវការតាក់ទងគឺយើងមានអ្នកដែលចាំចំណុចស្រួលស្នេហ៍អញ្ចឹងនៅពេលធ្វើបែបនេះធ្វើឲ្យអតិថិជនមានភាពងាយស្រួលវាស្រៀងទៅនឹងចំណុចដែលមិត្តរួមក្រុមយើងគាត់បានលើកមកមុនអញ្ចឹងដោយសារ e-commerce យើងមិនទៅដល់កន្លែងផ្ទាល់ដើម្បីឆេពីតម្លៃឬក៏អីអញ្ចឹង នៅពេលដែលយើងធ្វើតាមប្រព័ន្ធអ៊ីនធឺណិតយើងក៏ត្រូវបង្ហាញថាយើងត្រូវបង្ហាញថាអូខេទីកម្រិតរបស់យើងគឺមានសមត្ថភាពនៅក្នុងការផ្ដល់ជូននូវព័ត៌មាននិងធ្វើការទំនាក់ទំនងក៏ដូចជាសម្របសម្រួលនៃការទិញរបស់ពួកគាត់ដែរហើយចំណុចមួយទៀតនឹងដើម្បីឲ្យយើងឈានជើងនៅមុខនៅក្នុង e-commerce ហ្នឹងគឺយើងត្រូវអឺ be a partner of something great មានន័យថាយើងត្រូវខ្លាចខ្លួនជាផ្នែកមួយ ដែលអឺចូលរួមក្នុងសង្គមបានន័យថាអឺយើងដឹងហើយថាអតិថិជនគឺគាត់គ្មានអីអឺអារម្មណ៍ល្អជាងពេលដែលគាត់បានចូលរួមជាមួយនឹងបុព្វហេតុសង្គមអីមួយអញ្ចឹង e-commerce នៅពេលដែលយើងផ្ដល់សេវាកម្មឲ្យគាត់ហើយយើងក៏អាចបង្ហាញគាត់ឃើញថាអូខេអឺសេវាកម្មរបស់យើងក៏វាមានចូលរួមជាផ្នែកមួយក្នុង CSR ដើម្បីព្រឹកដើមកំណត់ឧទាហរណ៍ដូចជាការជួយចែករំលែកជា ធនធានឬក៏ព្រឹកដើមសប្បុរសធម៌ជាដើមអញ្ចឹងធ្វើឲ្យនេះវាដូចជា strategy មួយដើម្បីប្រកួតប្រជែងជាមួយនឹងអឺគូប្រកួតប្រជែងរបស់យើងដូចគ្នាហើយចំណុចបន្ទាប់ហ្នឹងចំណុចនេះយើងត្រូវអឺវិភាគតកតងជាមួយនឹងហេតុអីបានជាអាម៉ាហ្សូនគាត់ជោគជ័យមកដោយសារអាម៉ាហ្សូនជាក្រុមហ៊ុនធំហើយ ក្រៅពី Amazon ជាក្រុមហ៊ុនធំវាក៏មាននៅគូប្រកួតចាញ់ជាច្រើនដែរតែហេតុអីបានជា Amazon នៅតែឈរជើងរហូតដល់សប្តាហ៍ហើយមានអតិថិជនរាប់លានអ្នកគ្រប់គ្រងអឺមិនដាច់អញ្ចឹងអញ្ចឹងក្រុមហ៊ុន Amazon គឺតាមស្ថិតិគេបង្ហាញថា37សេនក្នុង1ដុល្លារដែលអតិថិជននៅអាមេរិកចំណាយលើអ៊ីនធឺណិតហ្នឹងនៅក្នុងឆ្នាំ2018ហ្នឹងគឺសុទ្ធតែចំណាយទៅលើ Amazon ទាំងអស់ហើយអឺ មានហេតុផលមួយចំនួនដែលក្រុមហ៊ុន Amazon គឺបានតាក់ទាញចិត្តរបស់អតិថិជនពួកគេគឺបង្កើតជាមួយនឹងឧទាហរណ៍ដូចជា Amazon Prime ដែលវាជាកម្មវិធីមួយដែលផ្ដល់នៅសេវីសផ្សេងផ្សេងបន្ថែមលើសពីសេវីសដែលពួកគេផ្ដល់ជាប្រចាំដូចជាការដឹកជញ្ជូនមួយថ្ងៃបន្ថែមហើយការបញ្ចុះតម្លៃលើ whole food whole product សេវាកម្មផ្សេងផ្សេងទៀតហើយវាក៏ផ្ដល់តន្ន័យដល់ច្រើនលើសលប់ពី ទិន្នរចនាលុបទៅអ្នកប្រើប្រាស់ផងដែរហើយអឺលើសពីនេះទៅទៀត Amazon អឺថវិកាទីផ្សារដ៏ធំធេងរបស់ Amazon គឺលើសពីប្រាក់ចំណូលដែលការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកហ្នឹងបង្កើតឡើងដោយអ្នកជំនួញអាមេរិកធំធំជាច្រើនអញ្ចឹងទៅអឺពួកគេមានពួកគេមាន marketing model ច្បាស់លាស់ហើយពួកគេដឹងពីអ្វីយុទ្ធសាស្ត្រដែលធ្វើឲ្យអតិថិជនមានការទុកចិត្តក៏ដូចជាពួកគេបានបង្កើតជាមួយនឹង app ផ្សេងៗលើពីនឹងដើម្បី ផ្ដល់នៅសេវីសដល់អតិជនច្រើនជាងបើដែលពួកគេរំពឹងទុកដូច្នេះហើយបានជាធ្វើឲ្យ Amazon នៅឈរជើងនៅរាល់ថ្ងៃក្លាយជា e-commerce មួយដែលមានភាពល្បីល្បាញទូទាំងសកលលោកឥឡូវបន្ទាប់ពី Amazon យើងទៅមើលជាមួយនឹង Alibaba វិញតើ Alibaba ភាពប្រកួតប្រជែងរបស់ក្រុមហ៊ុន Alibaba គេធ្វើយ៉ាងម៉េចអឺ Alibaba យើងដឹងស្រាប់ហើយ Alibaba គឺជាក្រុមហ៊ុនដែលមានការប្រកួតប្រជែងធំបំផុតក្នុងទីផ្សារប្រទេសចិនហើយវាគ្របដណ្ដប់ ទីផ្សារក្នុងស្រុកដោយសារតែអាជីវកម្មវាមានគេហៅថាទីផ្សាររឹងមាំណាហើយអ្នកប្រើប្រាស់អ៊ីនធឺណិតចិនហ្នឹងជាង650លានអ្នកដូរទៅប្រើ smartphone ដើម្បីផ្ដល់ការយកចិត្តទុកដាក់ទៅលើទីផ្សារ e-commerce ហ្នឹងក្នុងការប្រកួតប្រជែងហើយក្រុមហ៊ុន Alibaba រកប្រាក់ចំណូលបានពីអតិថិជនចំណោមសេវាកម្មបន្ថែមហ្នឹងជាសមាជិកភាពនឹង វាថាដូចជា membership អញ្ចឹងអញ្ចឹងនៅពេលដែលក្រុមហ៊ុន Alibaba គាត់អឺផ្ដល់នៅសេរីដែលអតិថិជនគាត់អាចខ្លាចជា membership គាត់អាចរកប្រាក់ចំណូលបន្ថែមច្រើនពីលើហ្នឹងហើយក៏អាចអឺឈ្នះនៅគូប្រកួតប្រជែងផងដែរដោយសារទីផ្សារ Alibaba គឺធំហើយគាត់ផ្ដល់សេរីច្រើនហើយអឺ Alibaba គឺមានភាពលើកធ្លោរបស់ខ្លួននៅក្នុងការធ្វើ e-commerce ហ្នឹងដោយសារមាន ក្រុមហ៊ុនគឺមានប្រតិបត្តិការប្រមាណ80លានប្រតិបត្តិការប្រចាំថ្ងៃក្នុងទីផ្សារក្នុងស្រុកអាហ្នឹងគ្រាន់តែទីផ្សារក្នុងស្រុកណាហើយបើយើងគិតមើលថាចុះទីតាំងពិភពលោកដែលគេប្រើនៅ app Alibaba ក្នុងការទិញទំនិញវិញតើ Alibaba នៅក្នុងមួយថ្ងៃក្នុងមួយខែក្នុងមួយឆ្នាំប្រតិបត្តិការរបស់ពួកគេច្រើនខ្លាំងប៉ុណ្ណាដូច្នេះនៅទីតាំងពិភពលោកយើងឃើញថាដៃគូប្រកួតប្រជែងសំខាន់សំខាន់របស់ Alibaba គឺមាន Amazon ហើយនិង eBay ហើយក្រុមហ៊ុនទាំងអស់ហ្នឹងរីករាយក្នុងការប្រកួតប្រជែង ជាមួយគ្នាហើយម្យ៉ាងមួយទៀត Alibaba ហ្នឹងគឺមានសមត្ថភាពប្រកួតប្រជែងជាមួយក្រុមហ៊ុនដទៃទៀតដោយសារវាមានធនធានចាំបាច់ធនធានចាំបាច់ឡើយនេះខ្ញុំចង់សម្ដៅទៅលើ product ដែល Alibaba គាត់ offer ទៅដល់ customer បានន័យថា product ភាគច្រើនគឺ product ដែលអឺតិជនត្រូវការប្រើប្រាស់ជាប្រចាំថ្ងៃទៅមានចម្រុះគ្រប់សពបែបយ៉ាងអឺដោយសារហ្នឹងហើយយើងសិតតែធ្លាប់មាន Alibaba ដោយសារលោកគ្រូធ្លាប់អឺ ណែនាំពីមុនមកអញ្ចឹងពេលដែលយើងចូលទៅមើលក្នុងហ្នឹងគឺមាន variety of product អ្វីក៏មានដែរអញ្ចឹងនេះវាជាភាពភាពខ្លាំងមួយរបស់ Alibaba ដែលធ្វើឲ្យ វានៅឈានមុខរាល់ថ្ងៃជាមួយនឹង Amazon អឺថ្មីបាត់តែ marketing model នៃ e-commerce របស់ក្រុមហ៊ុនទាំងពីរវាខុសគ្នាប៉ុន្តែយើង អាចឃើញពីវាបានថាអឺពីក្រុមហ៊ុនហ្នឹងពិតជាខ្លាំងក្នុងការប្រកួតប្រជែងផ្នែក e-commerce ហើយពិតជាគួរឲ្យស្នើសរសើរមែនតើ អអញ្ចឹងចូលមកដល់ចំណុចចុងក្រោយនេះវាជាចំណុចបញ្ចប់ហើយខ្ញុំសូមអរគុណដល់លោកគ្រូដែលបានចំណាយពេលវេលាស្ដាប់នៅការធ្វើបទបង្ហាញរបស់ក្រុមទី2សូមអរគុណ